បាទ Good morning បងប្អូនពីខ្ញុំខ្មែរ Simple Life បាទព្រឹកនេះបាទថ្ងៃល្អមែនទែនបងប្អូនអើយដល់ហើយអញ្ចឹងហើយបានឆ្លៀតពេលបាទចេញមកចំការមើលក្រូចបងប្អូនក្រូចនេះក៏ខ្ញុំចកផកឲ្យបងប្អូនមើលដែរកាលពីឆ្នាំទៅពី3ឆ្នាំមុនឥឡូវបងប្អូនមើលវាផ្លែទៀតនេះហើយខែនេះគឺចូលខែ8ហើយបាទដល់ឆ្នាំហើយបាន បាទមុនខែ8គឺវាញ៉ាំមិនកើតទេបងប្អូនវាវាជូរខ្លាំងណាស់ឃើញលឿងលឿងអញ្ចឹងតែវាញ៉ាំអត់កើតបាទវានៅជូរហើយបើចាប់ពីខែ8ឡើងទៅបងប្អូនគឺឆ្ងាញ់ហ្មងខ្ញុំអោយមើលបងប្អូនឆ្ងាញ់បណ្ដោយចាប់ពីខែ8ទៅហើយបើវាមិនសូវមានថ្ងៃមានអីហើយក៏វាមិនទាន់ចង់ទុំដែរបាទបាទសាកមើលមួយនេះ ឲ្យបងប្អូនមើលមួយឆ្ងាញ់អត់ប៉ុន្តែបើខ្ញុំជឿថាឆ្ងាញ់ចាប់ពីខែ8គឺអាហ្នឹងវាវាផ្អែមត្មងបងប្អូនបើបងប្អូនចង់ដាំអាពូជនេះបាទខ្ញុំនឹងប្រាប់ពូជនេះអានេះវាគឺពូជហៅ Imperial នៅប្រទេសអូស្ត្រាលីនេះបាទអានេះវាវាមិនមែនញ៉ាំនៅពេលបាញ់ហ្មងបងប្អូន មិនគួរសមទេផ្អែមញ៉ាំបានតែម្ដងវាមិនទាន់ផ្អែមមែនទេដល់ដូចនៅខែខែ8ឬក៏ចុងខែ8បងប្អូនហ្នឹងមកផ្អែមខ្លាំងមែនទេបាទអ ពេលចុងខែ8ហ្នឹងដល់ហើយប្រើខាងបងប្អូនហើយច្រើនតែផ្លែច្រើនវាអត់សូវធំបងប្អូន កន្លែងណាដែលវាបាទវាមិនទាន់វាអត់ទៅក្តៅវាអត់សូវទៅក្តៅវានៅក្នុងរូបវាអត់លឿងបាទបាទវាអត់សូវលឿងវាអត់សូវទុំបើនិយាយទៅពេលដែលអាកន្លែងនៅក្នុងរូបបើកន្លែងនៅក្តៅគឺវាហ្នឹងវាគេលឿងវាឆាប់ទុំបាទហើយវាទៅក្តៅហើយបាទខែនេះបាទខែនេះវាអត់សូវមានថ្ងៃទេបងប្អូនជួនកាលរាប់ខែមិនទាន់បើកថ្ងៃហ្នឹងកន្លែងនេះគេបេះអស់មិនមែនបេះស៊ីបេះកវត្តចោលថ្ងៃមុន ក្មេងៗវាមកបេះគាត់ចោលមកធុងបាទនេះនេះកន្លែងនេះទៅបើដល់បាទខ្ញុំប្រាប់បងប្អូនមិញក៏អាក្រូចនេះក៏ខ្ញុំធ្លាប់ផុសឲ្យបងប្អូនមើលដែរបាទប្រហែលកាលពីប្រហែលឆ្នាំមុនបាទមកមកនេះវាតស្អាតនៅខាងលើ ហ្នឹងវាដល់កាប់ឡើងវាចោលតែខ្ញុំខានកាប់ប្រហែលឆ្នាំហ្នឹងបងប្អូនដោយស្អីវាផ្លែមិនសូវធំវាផ្លែច្រើនតែវាមិនសូវធំហើយយើងចង់បានផ្លែច្រើនទេយើងញ៉ាំខ្លួនឯងយ៉ាងហើយបាទអានេះអានេះគេខែដែរគេញ៉ាំអស់ហើយ ផិនគេតែផិនខ្ញុំនេះអត់តអត់ញ៉ាំអត់តកើតទេបងប្អូនព្រោះអីព្រោះអានេះវាមិនមែនវាមិនមែនឆាប់អឺបានញ៉ាំដូចពូជគេពូជគេអាពូជឆាប់បានញ៉ាំវាឆាប់បានញ៉ាំតែញ៉ាំអត់សូវឆ្ងាញ់ដល់នេះទេអានេះវាឆ្ងាញ់បើឆ្ងាញ់មិនមែនធម្មតាទេបាទបងប្អូនចង់ដាំខ្ញុំប្រាប់ម្ដងទៀតគឺ Imperial បាទក្រូចនេះឈ្មោះផាន់វាព្រោះប៉ុន្តែនៅស្រុកខ្មែរស្រុកអីយើងខ្ញុំនឹងថា វាមានពូជអញ្ចឹងដែរវាក៏អត់ហើយក៏ឈ្មោះផ្សេងនេះមិនដឹងទេបាទបាទបញ្ហានេះ MP វាបាទមកចង់ដាំបាទដាំទៅមានអីពិបាកទេដាក់តែចោលស្រោចតែទឹកទៅបាទវារស់បានស៊ីហ៎បាទនេះខ្ញុំដាំប្រហែលប្រហែលជាមិនក្រោមពីបាទថាបើមិនក្រោមបើក្បែរក្បែរជា10ឆ្នាំដែរហើយបាទហ្នឹងអាហ្នឹងបាទ មកអញ្ចឹងប៉ុណ្ណឹងទេបងប្អូនបាទព្រោះស្រុកនេះបាទថ្ងៃល្អមនុស្សច្រើនតែចេញមកក្រៅដើរនៅនៅក្នុងការដេនបាទអូខេបាទអញ្ចឹងអត់បាទអញ្ចឹងអរគុណច្រើនដែលបានជួយបាទមើលវីដេអូនេះហើយសង្ឃឹមថាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទបាទអរគុណច្រើនបាទខ្ញុំខ្មែរ Simple Life នៅ នៅរដ្ឋអូស្ត្រាលីខាងត្បូងបាទបាទបាទ